មហាជនរីគុណធ្ងន់ធ្ងន់ទៅលើអាញាកណ្ដាលពេលនេះសហព័ន្ធប្រដាល់គុនខ្មែរថានឹងពង្រឹងចំណុចមួយចំនួនឡើងវិញសហព័ន្ធកីឡាប្រដាល់គុនខ្មែរបញ្ជាក់ថានឹងពិនិត្យនិងពង្រឹងចំណុចមួយចំនួនឡើងវិញបន្ទាប់ពីមហាជននិងអ្នកគាំទ្រគុនខ្មែរជាច្រើន បានរិះគន់ចំពោះការកាត់សេចក្តីរបស់អាញាកណ្ដាលក្នុងការប្រកួតកីឡាប្រដាល់គុនខ្មែរកាលពីថ្ងៃទី15មេសា2023នៅឯខេត្តសៀមរាបពល គឺគូប្រកួតមិត្តភាពរវាងកីឡាករ លេងកែងលឿងល្វីនិងកីឡាករថៃសាមីបេនចាមេងនេះបើយោងតាមសេចក្តីប្រកាសព័ត៌មាន របស់សហព័ន្ធកីឡា ប្រដាល់គុនខ្មែរតាមរយៈសេចក្តីប្រកាសព័ត៌មានសហព័ន្ធកីឡាប្រដាល់គុនខ្មែរថានឹងពង្រឹងលើបទបញ្ជាការប្រកួតឲ្យកាន់តែមានប្រសិទ្ធភាព និងប្រកាសឲ្យបានច្បាស់លាស់នៅលក្ខន្តិកៈក្នុងការប្រកួតចំនួនទឹកដល់កីឡាករកីឡាការិនីនិងមហាជនបានជ្រាម។ មិនតែប៉ុណ្ណោះសហព័ន្ធកីឡាប្រដាល់គុនខ្មែរបដិញ្ញាឋាននិងពង្រឹងសមត្ថភាពរបស់អាជ្ញាកណ្ដាលព្រមទាំងចៅក្រមដឹកនាំការប្រកួតបន្ថែមទៀតនិងបដិញ្ញាគ្រប់គ្រងថែទាំកីឡាករជំរើសជាតិឲ្យបានល្អសម្រាប់ត្រៀមលក្ខណៈចូលរួមការប្រកួតកីឡាស៊ីហ្គេមនាពេលឆាប់ៗខាងមុខនេះ។ ការបញ្ជាអំពីការពិនិត្យនិងពង្រឹងលើចំណុចមួយចំនួននេះបានធ្វើឡើងក្រោយពីសហព័ន្ធកីឡាប្រដាល់គុនខ្មែរបានរៀបចំកិច្ចប្រជុំពិសេសមួយកាលពីថ្ងៃទី17មេសា2023